ក៏យ៉ាងណាសូមព្រះអង្គគ្រូជួយបន្ថែមកណាអញ្ចឹងញាតិញោមក្រដោយសារធ្វើទៀននេះអត់ទេញាតិញោមហ៎ប្រគុណម្ចាស់បញ្ជាក់ថាក្រដោយសារចាញ់លបែងភ្នាល់មែនហ្នឹងភាកច្រើនអញ្ចឹងណាញោមបើជួនកាលគាត់ញៀនណាបើញៀនអានឹងញៀនតែញៀនហើយញៀនណាដូចដូចញៀនអាភៀនអញ្ចឹងញោមបើញៀនហើយហ្នឹងគឺលេង បោះរបស់ទ្រព្យសម្បត្តិខ្លួនឯងលួចទ្រព្យគេទៀតបើលួចទ្រព្យសម្បត្តិគេទៀតអញ្ចឹងបើធ្វើទៀនចេះលៃថាត្រូវធ្វើប្រមាណត្រូវຕົកប្រមាណហូប ត្រូវទុកប្រមាណពេលឈឺពេលញោមធ្វើទៀនញោមចេះគិតណាដល់ពេលលេងតបែងអត់មានចេះគិតទេដឹងថាលេងមកឈ្នះសិនស្ដាដើមញោមហ៎មែនទេថាអញយកទៅចាក់ស្ដាដើមលេងសិលមិញចាញ់អស់ច្រើនថ្ងៃហ្នឹងយកទៅឈ្នះវិញហើយឈ្នះទេបើមិនងាយនឹងឈ្នះទេញាតិញោមប៉ុន្តែបើយើងធ្វើទៀនញាតិញោមចេះគិតណាណា សម្រាប់ទិញម្ហូបឲ្យកូនហូបពេលល្ងាចពេលថ្ងៃធ្វើទៀនអស់ប្រមាណអញ្ចឹងលៃលើកអញ្ចឹងបើហើយប្រពុតព្រះអង្គក៏ណែនាំដែរថា មិនចេះតែឲ្យយើងធ្វើទេទ្រព្យសម្បត្តិលុយកាក់រើកបានមកចេះលៃញាតិញោមមែនហើយធ្វើទាំងអស់ទៅធ្វើទាំងអស់ទៅ ទាំងជពាក់ គេឲ្យនៅតែឲ្យធ្វើទៀតអត់ចឹងទេព្រោះព្រះអង្គថាមានព្រះបន្ទូលថា លៃញាតញោមទី1ធ្វើទៀនទី2ទុកបើប្រើប្រាស់កិច្ចការងារផ្សេងផ្សេងពេលដែលខ្លួនឈឺប៉ុណ្ណាណាលៃជា4ចំណែកចុះមួយទៀតលៃបោះចូលទៅក្នុងជ្រោះជ្រៅហូបចុកបុកតាពាប្រចាំថ្ងៃមួយទៀតនោះបសងបំណុលចាស់គឺសងគុណមេត្តាបៃតាមែនទេបើណែ លុយកាក់ទ្រព្យសម្បត្តិរើមកហើយគឺសងបំណុលចិច្ចកិច្ចចាស់ហ្នឹងញាតិញោមគឺសងគុណមេដាបៃតាតើគឺព្រះអង្គអត់ឲ្យភ្លេចទេតែមួយចំណែកធ្វើទៀនអញ្ចឹងគេនេះព្រះមិនឲ្យយើងធ្វើទាំងអស់ឲ្យណាញោមបើអត់ឲ្យធ្វើទាំងអស់ទេលៃលើកຕົកពេលដែលឈឺពេលដែលត្រូវបងពួនជូនរត់បើពេលមានកិច្ចការងារផ្សេងផ្សេងបើធ្វើទៀនហ្នឹងណា ហើយប្រគុណម្ចាស់លើកឡើងថា យើងធ្វើទានជាមួយអ្នកមានគុណធម៌យើងបានបន់ច្រើនត្រូវទៅតាមពុទ្ធដីកាដែលព្រះអង្គសម្ដែងថាធ្វើទានជាមួយសត្វដេរឆានបានបន់100អត្តភាពណាញោមណាញោមឲ្យទានដល់សត្វដេរឆានម្ដងញោមបានបន់100ជាតិបើធ្វើទានជាមួយបុគ្គលទ្រុសិល មនុស្សយើងហ្នឹងប៉ុន្តែជាអ្នកទ្រុសិលស្គាល់មនុស្សទ្រុសិលទេញោមបើគឺមនុស្សខូចដាច់សិល5ញាតញោមនឹងដូចអ្នកផឹកស្រាដូចអ្នកលួចទ្រព្យគេដូចអ្នកប្រព្រឹត្តខុសក្នុងកាមញាតញោមធ្វើទៀនជាមួយគាត់បានប៉ុនទេបានប៉ុន្តែបាន1000អត្តភាពបាន1000ជាតិគ្រាន់បើជាងសัตว์តែញោមហ៎ ធ្វើទៀនជាមួយអ្នកដាច់សិលគាត់គ្មានសិលគាត់ផឹកស្រាមួយថ្ងៃមួយថ្ងៃអ៊ូពនូហើយញាតិញោមឃើញគាត់អាណិតគាត់ឲ្យគាត់នំនំមួយទៅញោមបើហ្នឹងយើងបានប៉ុន100 1000ជាតិមិនអត់ទេគាត់គាត់ហូបស្រាមែនគាត់យើងធ្វើទៀនមួយគាត់បានប៉ុនដែរ បើធ្វើទៀនជាមួយអ្នកខាងក្រៅពុទ្ធសាសនាបើន័យថាគាត់ហ្នឹងមិនដាច់សិលទេប៉ុន្តែគាត់ជា អ្នកមិនមែនជាអ្នកពុទ្ធសាសនាណាញោមបើដូចជាពួកបរិពាជុពួកនិក្រន្តេរដ្ឋីអីហ្នឹងបើបានអានិសងប្រមាណ1 10000អត្តភាពអីហ្នឹងញោមហ៎បើ10000មួយសែនអត្តភាពបើដល់ពេលធ្វើទៀនជាមួយញាតិញោមនេះ អ្នកដល់នៅបត្រៃសរណគមបើអ្នកមានសិល លោកយាយលោកតាមាន សិលនៅលើហ្នឹងចេះខុសហៅទេសិលច្រើនពេញខ្លួនហើយ20ឆ្នាំហើយហ្នឹងហើយប្រឹងរក្សាសិលអស់ប្រមាណ1000ឆ្នាំហើយញោមហ៎ បាទដូចក្នុងរឿងហ្នឹងណាហ្នឹងហើយថារក្សាសិលអស់3000ឆ្នាំហើយហើយញោមឯងរក្សាសិលអស់20ឆ្នាំ30ឆ្នាំហើយមិនមែនសិលហោះហើរនឹងទេសិលនេះគឺសិលស្អាតកាយស្អាតវិជ្ជាស្អាតចិត្តសង្រួមកាយសង្រួមវិជ្ជាសង្រួមចិត្តណាញោមបើធ្វើទៀនជាមួយញាតិញោមអញ្ចឹងបានបុណ្យច្រើនណាស់ បាទរាប់មិនបានប្រមាណមិនអស់ទេណោះដល់ធ្វើទៀនជាមួយបុគ្គលលើលើទៅទៀតចាប់ពីសោតាសកតិអនាគារហូតទៅដល់អរហតអរហន្តទៀតរាប់មិនបានប្រមាណមិនអស់ញាតិញោមបាទព្រោះអីព្រោះបុគ្គលនឹងអ្នកដូចថាប្រឹងសម្អិតសម្អាង ទូមានកាយទូមានវិចាទូមានចិត្តនឹងបាទរហូតដល់ទៅព្រះអង្គប្រៀបថា ធ្វើទាននឹងភិក្ខុសង្ឃដែលមានពុទ្ធជាប្រធានបានបន់ឈើនជាងគេបងអបើភិក្ខុណីសង្ឃឧបតោសង្ឃញាតិញោមធ្វើទានជាមួយឧបតោសង្ឃដែលមានប្រពុតជាប្រធានសម័យប្រពុតមានមានសង្ឃនឹងពីរពួកញាតិញោមមានស្ត្រីស្ត្រីគាត់ទៅបួសទៅថាភិក្ខុណីសង្ឃបរោះបរោះបួសជាភិក្ខុសង្ឃឥឡូវញាតិញោមបួសលែងបានហើយវាដាច់ពូជទេញោមហ៎ បើដាច់ពូជភិក្ខុណីឯសម័យព្រះធ្វើទានឧបតោសងមានពុទ្ធជាប្រធាននឹងបុណ្យច្រើនជាងគេទាំងអស់ព្រឹកមិនបានប្រមាណមិនអស់ទេហើយឥឡូវហ្នឹងនៅតែប្រសងយមនៅភិក្ខុសង្ឃមានសាមណេរហើយហោមអមដំណើរជាមួយនឹងចឹងថ្ងៃស្អែកហ្នឹងញោមធ្វើទានរាប់បាតបបត្តបូរានុភាវេនៈមេត្តាបេតាបមញ្ចរេដោយអនុភាពនៃបាយដែលពេញក្នុងបាតនេះញោម មេត្តាបិតារមែងរួចចាក់ទុកសម្បងសំដែងនៅក្នុងតារោកតសោតយល់ទេបាយពេញក្នុងបាតហើយស្អែកនឹងមួនលោកយកបាតមកទេយល់បាទបើគ្មានបាត ឆ្នាំងនឹងឆ្នាំងនឹងគឺបាតទេយល់ញោមខ្លះគាត់ថាអត់មាន បាតផងមួនលោកឆាន់តុកឆាន់តុកនោះបាយពេញឆ្នាំងហ្នឹង បាតហ្នឹងគាត់ថាបាតអញ្ចឹងណាញោមហ៎មិនតន់តែចាំយកដាក់ទៅពេញបាតហ្នឹងបានថាបានប៉ុនទេបើហ្នឹងគឺញោមជួនកាលញោមខ្លះគាត់មុនលោកឆាននៅផ្ទះញោមខ្លះគាត់ប្រគេនយកទៅឆាននៅវត្តបើអញ្ចឹងណាហ្នឹងគឺទៀនហ្នឹងគឺរាប់មិនបានទេបើអុត្តរានន្តមេត្តាញាតិញោមអុត្តរានន្តមេត្តាមុនដំបងក្រណាស់ ក្រមែនតែនម៉ែឪកូនស្រីមួយហើយម៉ែឪស៊ីឈ្នួលគេស៊ីឈ្នួលជូរស្រែឲ្យលោកសេដ្ឋីប៉ុណ្ណាបើប៉ុន្តែមាន និស័យជាមួយ នឹង ព្រះសរិបុត្រញាតិញោមហើយបើមាននិស័យជាមួយនឹង ព្រះសរិបុត្រព្រះសរិបុត្រចម្រើនពធកម្មដ្ឋាននិរោធសមាបត្តិ7យប់7ថ្ងៃញាតិញោមអត់ឆាន់អីទេប៉ុណ្ណេះបើ ហើយដល់ពេលអញ្ចឹងចេញពីនិរោធសមាបត្តិមកប្រមាលមើលអ្នកណាមាននិស័យជាមួយបើប៉ុណ្ណាមាននុបមាននិស័យជាមួយទៅប្រោះប៉ុណ្ណាមាននុបកុំកំពុងតែភជូរស្រែណោះញាតិញោមអ្នកស្រែភជូរស្រែឲ្យលោកសេដ្ឋីប៉ុណ្ណាបើជួបជួឃើញព្រះសរិបុត្រទៅឈប់នង្គ័លទៅដងទឹកប្រគេនព្រះសរិបុត្រទៅកាច់មែកឈើយកមកឲ្យលោកចាក់ថ្មិញដុសថ្មិញញាតិញោមហ៎ សម័យដើមអត់មានច្រាស់អញ្ចឹងទេយកយកស្លឹកឈើយកយកមែកឈើហ្នឹងធ្វើជាច្រាស់ដុសថ្មិញយើងហៅថាឈើស្ទួនណាញាតិញោមបើឈើស្ទួនហ្នឹងហើយដងទឹកមកប្រគេនលោកលោកដងទឹកលោកប្រភៈលោកអីលាងដៃលាងជើងលោកហើយមួនទៅមុខទៀតបើមួនទៅជួបនាងប្រពន្ធនោះកំពុងតែយកបាយមកឲ្យប្តីញោមមកដល់ពាក់កណ្ដាលផ្លូវឃើញព្រះសរិបុត្រ ពីថ្ងៃនេះអាត្មាអញមានលៀកសំណាងណាស់ថ្ងៃមុនបានជួបលោកម្ចាស់បដិគាហកៈឃើញគេធ្វើទៀនឃើញគេធ្វើបន់ចង់អើយចង់ប៉ុនឯងវាក្រនេះមានញោមញាតខ្លះគាត់ក្រណាប៉ុន្តែគាត់ចង់ធ្វើទៀនប៉ុន្តែវាគ្មានលុយធ្វើណាញោមមានចឹងឯងញោមបើដូចញាតញោមខ្វាយចង់ធ្វើបន់បច្ច័យ4ប៉ុន្តែលុយសំវាមិនទាន់បានណា ហ្នឹងហើយជាមើលសំតិចតួចហើយគេមើលគេលោកកូនណាមួយគេរើស៊ីធូធាអីគេជូន1000ដុល្លារមកចាយខ្លះទុកធ្វើបន់បច្ច័យ4ជាជាព្រះអង្គមើលចឹងទៅព្រះអង្គយូរយូរចិត្តស្លាប់បើយូរពេកចឹងយំហ្នឹងហើយមិនមិនកុំយូរពេកយំអើយណែអញ្ចឹងគាត់គិតថាចឹងនាងនឹងថាថ្ងៃមុនបានជួបលោកម្ចាស់ឯងវាក្រគ្មានអីធ្វើឥឡូវថ្ងៃនេះសំណាងណាមាន តីយវត្ថុផងមានសទ្ធាដុសក្នុងចិត្តផងមានបដកិហកៈផងគឺអ្នកទទួលទាននឹងបើមានបដកិហកៈផងរួចដល់អញ្ចឹងគាត់យកបាយដែលត្រូវយកទៅឲ្យប្តីរបស់ខ្លួននឹងយកទៅប្រគេនលោកព្រះសិរីបុត្រទទួលញាតញោមញាតញោមខ្លះអត់ធានប្រគេនទេរបស់នឹងឯងវាភ្លុកមុនហើយអញ្ចឹងខ្លាចបាបញោមភ្លុកមុនលោកបាបទេ បាបមកពីណាញោមញោមគ្មានចេតនាផងណោះញញោមតាមស្លញោមខ្លះស្លទៅវត្តអត់ហ៊ានភ្លុទេខ្លាចបាបអត់ទេញោមអីទេ បាបនឹងត្រង់ដែលយើង ប្រមាទទេណាហើយយើងអត់ប្រមាទផងមាន បាបមកពីណាភ្លុអីក៏ភ្លុទៅណែតំណឹងឯថាញាតិញោមខ្លះគាត់ថាមិនហ៊ានដូបាយឲ្យម៉ែហូបទេព្រមមិនតាន់ប្រគិនលោកអត់អីទេណាញោមបើ ដួសមួយស្រាក់ទៅដាក់គីឡូផ្សេងទៅសល់ប្រមាណទៀតដួសជូនម៉ែយើងទៅហូបហើយយើងទៅវត្តទៅបើបើគាត់មិនទាន់ហូបទេដួសទុកទៅគាត់ហូបថ្ងៃត្រង់ទៅគាត់មានបាបកម្មអីទេបើអញ្ចឹងនាងហ្នឹងយកចង្ហាន់ហ្នឹងទៅដាក់ប្រគេនព្រះសិរីបុត្រព្រះសិរីបុត្រលោកយកទៅពាក់កដាលទេលោកអាណិត ថាទុកពាក់កដាលឲ្យហូបទៅក្រពេកលោកអាណិតទៅញោមហើយនាងនឹងថាអើយលោកម្ចាស់អើយកុំអាណិតខ្ញុំកណាជាតិនឹងអីសូមលោកម្ចាស់អាណិតខ្ញុំកណាទៅបរលោកទៅ អនុគ្រោះដល់ខ្ញុំកណាទៅបរលោកទៅ របស់នឹងហូបតែម្នាក់ទេលោកម្ចាស់យកពាក់កដាចឹងឆានមកឆ្អែតណែដូចញាតញោមប្រគេនលោកចឹងលោកយកតិចពេកលោកម្ចាស់យកឲ្យច្រើនតិចទៅហ្នឹងហើយបើអញ្ចឹងព្រះសិរីបុត្រលោកយកទាំងអស់ទៅ បើយើហើយនាងនឹងសបាយចិត្តអើយសបាយចិត្តនាងនឹងប្រាថ្នាដឹងថាប្រាថ្នាមិនទេញោមលោកម្ចាស់ហើយដោយអំណាចខ្ញុំ កណាធ្វើទៀនប៉ុណ្ណឹងមុនដំបូងនាងប្រាថ្នាមិនបាទលោកម្ចាស់បានសម្រេចនៅធัวណា សូមឲ្យខ្ញុំកណាបានសម្រេចនៅធัวនោះដូចលោកម្ចាស់ណាញោម នេះអ្នកឆ្លាតចឹងហើយចាប់ពីជាតិនឹងទៅខ្ញុំកណាលំបាកណាស់ក្រ សូមកុំឲ្យខ្ញុំកណាស្គាល់ពាក្យថាក្រក្រនឹងទី2ញោមណាហើយយោមខ្លះអត់ទេអត់ទៅធ្វើបាក់បាតលោកភ្លាមដឹងប្រាថ្នា ចង់ឲ្យតែមានប្រាថ្នាដឹងមុនគេដល់នាងនឹងឆ្លាតនាងប្រាថ្នាឲ្យបានរួចចាក់ទុកបានដល់ព្រះនិព្វានមុនហើយបានប្រាថ្នាសូមឲ្យកុំឲ្យស្គាល់ក្រទៀតចាប់ពីជាតិនឹងទៅញោមយល់ទេ បើដូចញាតិញោមអញ្ចឹងយល់អញ្ចឹងគឺញោមប្រាថ្នាទៅដាក់បាតដាក់អីធ្វើទៀនហើយដោយអំណាចទៀននេះសូមជាទៀនបារមីណាសូមឲ្យបានរួចចាកទុក ហើយបានប្រាថ្នាអីទៀតផ្សេងផ្សេងទៅចង់បានអីក៏ចង់ទៅអានឹងយើងប្រាថ្នាបានដែរណាប៉ុន្តែមិនប្រាថ្នាក៏បានដែរញាតិញោមតែនាងនឹងគាត់ឆ្លាតអញ្ចឹងគាត់ថាលោកម្ចាស់បានសម្រេចធម៌អីសូមឲ្យខ្ញុំបានសម្រេចធម៌នឹងផងហើយព្រះសិរីបុត្រដឹងឯងញាតិញោមសម្រេចធម៌អីជាព្រះអរហន្តអស់កិលេសណាញោមបើអញ្ចឹងបើអស់កិលេសនាងប្រាថ្នាប៉ុណ្ណឹងទៅញាតិញោមឲ្យផលបុណ្យ ឈើជាមួយនឹងព្រះអរហន្តដែលលោកទឹកបញ្ចេញពីនិរោធសមាបត្តិចឹងទៀននឹងវាឲ្យផលភ្លាមភ្លាមតែម្ដងប៉ុណ្ណាបើឲ្យគឺថា បច្ចុប្បន្នហ្នឹងម៉ែឪហ្នឹងគឺភ្ជួរស្រែទៅ មាសហ្នឹងវាកើតនៅនឹងស្រែហ្នឹងណាញោមក៏คล้ายទៅជាសេដ្ឋីទៅតើពីអ្នកប្តីប្រពន្ធមានកូនស្រីតែមួយផងញាតិញោមពីដើមក្រអើយក្រអញ្ចឹង ណាអញ្ចឹងក៏ក្រើនរំលឹកដល់ញាតិញោមអ្នកក្រីអ្នកក្រអ្នកលំបាកតោកយ៉ាប៉ុណ្ណាញាតិញោមខ្លះអាងតែខ្លួនឯងក្រគិតតែក្រអើយខ្ញុំក្រណាស់ខ្ញុំមិនបានទៅវត្តទេញាតិញោមអាងថាខ្លួនឯងក្រអត់ទៅវត្តអាហ្នឹងក្រជាតិហ្នឹងប៉ុណ្ណឹងជាតិក្រោយអត់កាន់តែក្រទៀតទេបើអត់បានធ្វើអីផងយល់មកឥឡូវញោមមិនបានជើអីទៅចោះទៅជួយលាងចានលោកហ្នឹងហើយទៅជួយក្រាលកាទេទៅជួយបបោស ដីក្នុងវត្តទៅសល់ប្រហែលលោកឲ្យហូបទៀតណាញោមសល់មានយកទៅណាយកទៅចាក់ចោលមិនខាតហ្នឹងហើយឲ្យកូនសិស្សកូនគួនឲ្យយិត្តញោមអ្នកក្រីក្រទៅយកទៅផ្ទះទៅសល់យកទៅចាក់ចោលប្អូនហ្នឹងគេជេរទៀតហ្នឹងហើយញោម បាទអញ្ចឹងគឺថាយើងក្រយើងលំបាកយើងឆ្លៀតទៅជួយអីបានធ្វើនឹងទៅប៉ុនបោកនឹងប៉ុនមិនគប់បីបិទទេញាតិញោមឃើញទេណាបាបនោះគូបិទមិនគប់បីបើកបាទណែប៉ុនណាប៉ុនស្អីដែលយើងធ្វើបានយើងធ្វើទៅយើងកើតមកមិនសូវរកស៊ីទទួលទានមានបានដូចគេកណាអញ្ចឹងសំណួរមួយទៀតជាចុងក្រោយអវសោលោកអ្នកដ៏មានអាយុចង់តែដឹងសាកសួរថានៅក្នុងលោកនេះ ញាតិញោមជាពុទ្ធបរិស័ទគ្មានអ្នកណាមួយចង់ក្រទេ ចង់មានមានដូចតែគ្នាអញ្ចឹងដោយកូននៅក្នុងពោះម៉ែអញ្ចឹងគ្នា7 8នាក់កូនខ្លះមានអើយមានកូនខ្លះមិនសូវមានទេ បើមធ្យមហើយកូនខ្លះហ្នឹងក្រជាងគេហើយចុះហេតុអីកើតទៅក្នុងពោះម៉ែដូចគ្នាចែកទ្រព្យសម្បត្តិឲ្យដូចគ្នាហើយឲ្យរៀនសូត្រដូចគ្នាមិនក៏មិនមានស្មើស្មើ គ្នាទៅមិនចាំមានអ្នកក្រមានចាំមានអ្នកមានមានចាំមានអ្នកមធ្យមអញ្ចឹងទៅអីប្រគុណម្ចាស់សូមវិសច្ចនីអនុមោទនីញាតិញោមព្រោះធម៌របស់ព្រះអង្គគ្រូញាតិញោមណាហើយ សំណួរនេះសំណួរចុងក្រោយញាតិញោមហ្នឹងសំណួរចុងក្រោយហើយគឺចម្រើនពរហើយញាតិញោមឆ្ងល់ថាហេតុអីបានមនុស្សលោកហ្នឹងគឺជីវភាពមិនដូចគ្នាញាតិញោមគឺមកពីការប្រឹងប្រែងខុសគ្នាកម្លាំងនៃការប្រឹងប្រែងខុសគ្នាកម្លាំងនៃការកសាងខុសគ្នាញាតិញោមយើងមិនបាច់ចាំនិយាយទៅដល់រឿងអតីតកាលដែលយើងមើលមិនឃើញទេញាតិញោមណាយើងនិយាយទៅនឹងត្រឹមបច្ចុប្បន្ន បច្ចុប្បន្ននេះញាតិញោមសួរថាកម្លាំងនៃការប្រឹងប្រែងដល់ស៊ីរបស់យើង ដូចគ្នាទេគឺអត់ដូចគ្នាទេញាតិញោមខ្លះដើមទុន20000ហ្នឹងញាតិញោមហើយទៅរកស៊ីធ្វើជាសថីមិនបានញាតិញោមញាតិញោមលក់លះហាលមួយថ្ងៃចំណាញ់ប្រមាណ20000លក់ពងក្រូចមួយថ្ងៃចំណាញ់ប្រមាណ30000អឺលក់ស្វាយមួយរដូវចំណាញ់ប្រមាណ ហើយគេចូលចំនួនធំធំវាតាមលំដាប់ចឹងទៅខ្ញុំតាមលំដាប់ទៅគ្រាន់តែថាការងារដែលយើងប្រឹងហើយវាអត់សូន្យទេញាតិញោមវាសម្រាប់ផលទៅតាមការប្រឹងប្រែងរបស់យើងញាតិញោម យើងប្រឹងប្រែងរកស៊ីទុនតូចវាសម្រេចផល តាមទុនតូចទុនធំតាមទុនធំតាមលំដាប់ចឹងទៅ តែការងារដែលយើងប្រកបហើយ គឺវាត្រូវតែ ចម្រើនញាតិញោមគឺត្រូវតែចម្រើនហើយ មួយទៀតវាតកតងទៅរឿងនឹងពុកប្រហេតនៃប៉ុនដែលយើង បានសាងហើយអ្នកខ្លះ កើតជាមនុស្សឧទាហរណ៍បច្ចុប្បន្នហ្នឹងខ្វះការឲ្យទានញាតិញោមព្រះសម្មាសម្ពុទ្ធសម្ដែងថាការឲ្យទាននេះវាជាពុព្វហេតុនៃការដាំពូជអ្នកមានដោយព្រះអង្គគ្រូបានសម្ដែងកណ្ដាលចឹងវាជាពុព្វហេតុញាតិញោមពីព្រោះអីពីព្រោះអ្វីដែលយើងឲ្យទៅវាកើតចេញពីសន្តានចិត្តល្អអញ្ចឹងបុណ្យកុសលឲ្យកើតពីសន្តានចិត្តល្អនឹងឯងវាជាបច្ច័យ វាជាបច្ច័យវាជាគ្រឿងអាស្រ័យវាជាឧបនិស្សយបច្ច័យវាតតែវាចងក្រងជាតិកំណើតបុគ្គលនឹងឯងឲ្យកើតមកចំតំបន់រស៊ីមានឲ្យកើតមកចំតកូលមានទ្រពស្រាប់ឲ្យកើតមកទៅរស៊ីទៅជាចម្រើនចម្រើនទៅបុណ្យកុសលនឹងជួយត្រទ្រង់ដូច្នេះការដែលកើតជាមនុស្សនឹងជាអ្នកធ្វើទានហើយប្រកបនៅមុខរបរសុចរិតនិយមមុខរបរសុចរិតគឺជាមូលហេតុសំខាន់ដែលនាំឲ្យយើងមានទឹកជាតិនេះមាន ទឹកជាតិក្រោយញញឹម ហើយអ្នកក្រញាតិញោមអ្នកក្រពុបហេតុដែលនាំឲ្យក្ររកស៊ីមិនមានហ្នឹងគឺដាំពូជអ្នកក្រគឺពួកអ្នករកស៊ីលួចប្លន់កັບកេងប្រវាញ់ជិះជាន់គេហ្នឹងញាតិញោមដាំពូជអ្នកក្រញាតិញោមពូជដែលយើងសន្សំវាក្រពួកយើងចាំជីវិតរងថ្ងៃវាអត់កើតពីកម្លាំងញើសឈាមរបស់យើងផងហ្នឹង ពីកាលពីការកេងបន្លំ ពីកាលពីការលួចឆក់ប្លន់គេហើយសួរថាអ្នកណាមួយដែរដែលចង់ឲ្យឲ្យអ្នកដតីមកអស់រឹបទ្រព្យសម្បត្តិញញឹមអត់ចង់ទេអញ្ចឹងអាការចិញ្ចឹមជីវិតដោយការលួចដោយការកេងបន្លំ គ្រប់រូបភាពទាំងអស់ហ្នឹង គឺជាអ្នកដាំពូជក្រញាតិញោមក្រហើយពីព្រោះសន្តានចិត្តដែលរស់នៅសពថ្ងៃរបស់យើងនឹងវាអត់មានធម៌សុចរិតញោមអ្នកដាំពូជអ្នកមានគឺអ្នកស្មោះត្រង់ញោមរស់ស៊ីប្រកបដោយសុចរិតត្រឹមត្រូវញោមទោះក្រយ៉ាងណាក៏ដោយញោមមិនលួចមិនប្លំមិនយករបស់អ្នកដតីទេញោមហ្នឹងអាដាំពូជអ្នកមានញោម កើតជាតិក្រោយមានហើយទ្រព្យសម្បត្តិហ្នឹងអត់វិនិច្ឆ័យទៅដោយហេតុណាមួយទេចោលក៏មិនលួចបាន ភ្លើងក៏វាមិនឆេះទឹកចំនួនក៏វាមិនលិចវាមិនមានហេតុជាបច្ច័យណាមួយឲ្យទ្រព្យសម្បត្តិនឹងវិនិច្ឆ័យពីព្រោះអីការរស់នៅ របស់យើងបច្ចុប្បន្ននេះវាស្អាតវាត្រឹមត្រូវយើងប្រឹងណាស់ដាំស្វាយផងដាំជ័យផងដាំល្មុតផងលូកអីអីចឹងទៅគឺអ្វីដែលកើតឡើងដោយសុចរិតរបស់យើងហ្នឹងគឺជាពូជធារបស់យើងទៅជាក្រោយសមាជីវោយញ្ញមនៅក្នុងអថង្គិកមៈព្រះសម្មាសម្ពុទ្ធដែលយើងបងរួមការសម្ដែងថាសមាជីវោការចិញ្ចឹមជីវិតដល់ប្រពៃជាមាគារំដោះទុក្ខ នោះខ្លាចវិញចឹងហើយការដែលយើងរស់នៅស្អាតសុចរិតត្រឹមត្រូវនេះមិនមែនបានផលត្រឹមតែទៅកើតជាមនុស្សឬក៏ទេវតាជាតិមុខទេអំពើល្អដែលយើងសាងបច្ចុប្បន្ននេះគឺជាការរួមចំណែកយ៉ាងធំធេងញាតិញោមទៅដល់សង្គមជាតិរបស់របស់យើងសង្គមមនុស្សញាតិញោមសង្គមមនុស្សដែលអាចបាននៅសេចក្តីសុខបានលុះត្រាតែមនុស្សទាំងអស់គ្នាហ្នឹងញាតិញោម គឺធ្វើអំពើល្អញាតិញោមណាធ្វើអំពើល្អអំពើល្អនេះទោះអ្នកដតីដឹងក្តោយអ្នកដតីមិនដឹងក្តោយឲ្យតែយើងប្រកាសតែធ្វើល្អហើយគឺជាមាគារំដោះទុកយ៉ាងពិតប្រកបគឺនាំឲ្យយើងបានសុខនៅក្នុងโลกនេះមិនបាច់ចាំទៅធ្វើទៅហ៊ានបាញ់ខ្មាំងទេញញុំឲ្យតែតាំងចិត្តធ្វើជាបុរដ្ឋល្អមិនលួចមិនប្លន់មិនធ្វើទុកទោសធ្វើបាបអ្នកដទៃឲ្យដល់នៅសេចក្តីទុកលំបាកណាមួយទេ អានឹងឈ្មោះថាញោមជួយជាតិជួយសង្គមជួយសាសនាហើយកើតជាតិក្រោយទៅអំពើល្អហ្នឹងអំពើល្អដែលញាតិញោមធ្វើហ្នឹងវាមានអានុភាពវាមានដីជះចងក្រងតាក់តែងជាតិកំណើតរបស់យើងហ្នឹងឲ្យយើងបាននៅសេចក្តីសុខញាតិញោមដរាបណាយើងអត់ទាន់ដល់ទីបំផុតនៃទុកទេប៉ុណ្ណឹងវាជួយតាក់តែងចងក្រងជាតិកំណើតយើងហ្នឹងឲ្យបានសុខ គ្រប់អត្តភាពដែលយើងកើតហើយហ្នឹងសុខក្នុងការមានទ្រព្យសុខក្នុងការមានប្តីល្អមានប្រពន្ធល្អមានកូនល្អមានញាតិល្អញាតិញោមហ្នឹងប៉ុន្តែវាជួយនៅក្នុងវត្តដាក់ហ្នឹងគៀមរីកុសលកណាកុសលហ្នឹងឯងនៅពេលណាដែលយើងអត់តន់ដល់ទីបំផុតទុកទេកុសលហ្នឹងជួយចងក្រងតាក់តែជាតិកំណើតយើងហ្នឹងឲ្យបាននៅសេចក្តីសុខអំពើល្អដែលយើងបានធ្វើហើយញាតិញោមទោះបីជា យើងមិនតន់ទៅកើតជាទេវតាក៏ដោយ យើងមិនតន់ដល់ទីបំផុតនៃទុក្ខក៏ដោយប៉ុននោះវាមានអានុភាពជួយសង្គមមនុស្សបច្ចុប្បន្នហ្នឹងឲ្យបាននៅសុខសន្តិភាពបើមនុស្សគ្រប់គ្នាតាំងពីម្នាក់រហូតរាប់លានអ្នកញាតិញោមមានអំពើល្អពិតប្រកបដូចគ្នា សង្គមមនុស្សបានសុខញាតិញោមនឹងហើយគឺជាការចូលរួមរក្សាសុខសន្តិភាពជូនសង្គមមនុស្សញាតិញោមស្រឡាញ់ជាតិស្រឡាញ់ឪពុកម្ដាយស្រឡាញ់សាសនាគឺនាំគ្នាប្រព្រឹត្តអំពើល្អញាតិញោមណាអំពើល្អมันចាំបាច់តលតែមានទ្រព្យសម្បត្តិធ្វើទានទេគឺតាំងចេតនាមិនធ្វើឲ្យបុគ្គលណាមួយដល់នៅសេចក្តីទុក្ខលំបាកអំពីយើងហ្នឹងក៏ឈ្មោះថាយើងសាងបនដែរញាតិញោមអនុមោទនី